បាទសម្រាប់សប្តាហ៍នេះគឺកីឡាករផលសុភ័ណ្ឌត្រូវប៉ះជាមួយនឹងកីឡាករថៃពីម៉ៃប៉កបគឺឥឡូវយើងទៅទស្សនាការប្រកួតរបស់កីឡាករផលសុភ័ណ្ឌជាមួយនឹងកីឡាករថៃនិងកីឡាករកម្ពុជាយើង3រូបមុននឹងជួបកីឡាករពីម៉ៃប៉កបគឺនៅក្នុងសប្តាហ៍នេះបាទការប្រកួតរបស់គាត់ល្អមើលមែនតើបាទការប្រកួតបីល្អណាស់យើងទស្សនាឈុតខ្លីៗបន្តិចទៅបើឆាកបាទនេះការជួបជាមួយនឹងកីឡាករថៃបាទ កែងរបស់ផលសម្ភារមួយកែងធ្វើឲ្យកីឡាករថៃដេកដុកតែម្ដងបាទឥឡូវគឺជំនួបជាមួយនឹងឈុតខ្លីៗគូទី2បាទជួបជាមួយនឹងលោកមេតបរងបាទមួយជើងខូចជើងតែម្ដងបាទជើងធ្ងន់ណាស់បាទសម្រាប់កីឡាករផលសម្ភារធ្វើឲ្យមេតបរងបាទសូត្រខេវិនដាក់អ៊ុតអង្គុយចុះតែម្ដងរាប់1 2បាទ3ឥឡូវឈុតខ្លីៗបើកឆាក គូទី2បាទមួយជើងបាទរបស់ផលពន់ធ្វើឲ្យលោកមេតបបាទបាទលោកមេតបជុកពោះតែម្ដងបាទលោកមេតបធំអានេះណាឥឡូវយើងទៅទស្សនាវីដេអូពេញតែម្ដងបាទមួយកែងនេះបាទធ្វើឲ្យថៃសន្លប់ស្ដុកលឿនពេកហើយបាទសម្រាប់អឺការប្រកួតគូទី1នេះ មួយជើងចាប់ជើងជាប់សងវិញពីថៃផលលភ័ណ្ឌលេងមួយកែងមួយជើងបាទចលោចលោទាត់មួយជើងពីថៃសងវិញពីផលលភ័ណ្ឌភ្លាមភ្លាមតែម្ដងមួយដៃពីរដៃពីកីឡាករថៃបាទចលោមួយពីរបាទយើងមួយដៃពីរដៃពីផលលភ័ណ្ឌចំពេញពេញម្ដងអឺបាទ ម៉ាត់ពីថៃប៉ុន្តែត្រូវបាន ផលតផលលេងកែងបានមុនធ្វើឲ្យថៃត្រឡប់អង្គុយតែម្ដងបាទដូកស្ដឹងបីក្បាលហូឈៀមបាទអូយបាទអបអសាទរទៅកាន់កីឡាករផលតផលគឺដួលកីឡាករថៃត្រឡប់មួយហើយឥឡូវចូលដល់គូទី2អឺរវាងកីឡាករផលតផលហើយនឹងកីឡាករសូតខេវិនលោកមេតបរងបាទមួយជើងខូចជើងទៀតហើយបាទ អានេះគេហៅថាបើកក្បាលអ៊ីនត្រូបន្តិចណារវាងគូទី2ដល់យើងទៅទស្សនាគូបន្ទាប់បាទអូយមួយជើងបាទមួយជើងមួយជើងជើងចំកដៀបក្អមធ្វើឲ្យលោកមេទាត់ជុកតែម្ដងបាទអ៊ីនត្រូទៀតហើយតែសម្បូរមែនតើនៅក្នុងគ្លីបនេះសម្បូរមែនតើទៅដោយអាក្លាគេហៅថាគ្លីបខ្លីៗហើយបងប្អូនទស្សនាបានច្រើនពិសេសពិសេស ឥឡូវយើងទៅទស្សនាឈុតពេញតែម្ដងរវាងកីឡាករផលសុខនគឺជាមួយនឹងកីឡាករលោកវិទបបាទលោកវិទបម្ដាយពីរដៃពីរផលសុខនលោកវិទបដើរចូលបាទដើរចូលហើយគាត់មកជើងកងម្ដាយពីរដៃពីរផលសុខនលោកវិទបបាទអត់ញញទេគាត់ដើរចូលចឹងទៅហើយនេះគឺការប្រកួតរបៀបបែបអំបោះឆៅបាទ ស្រែងណាបាទដាក់ដៃចង់ទៅទៅមសាមសារបស់ផលពន្ធបាទយោយយោយមកដៃពេញចំពោះពីផលពន្ធមកដៃចំកដាលមុខពីដៃពីផលពន្ធធ្វើឲ្យលោកមេតបនឹងហោមមុខទៅហើយមកជើងមកចំប្រទេសគុតបាទអូដើរចូលជានិចបាទលោកមេតបផលពន្ធគឺគាត់ចូលខ្លះ ហយខ្លះប៉ុន្តែដៃគាត់គឺអត់ទំនេរទេរវាងកីឡាករផលកពាន់នេះគឺគាត់អត់ទំនេរទេដៃគឺគាត់ញាប់តែម្ដងញាប់ណាស់ទៀតហើយបាទមេតបចេះតែចូលទៅផលកពាន់ចេះតែម៉ាត់ចេះតែដាល់អញ្ចឹងទៅ បាទទាត់ពីកីឡាករសុតបុន្ធីបាទម៉ាត់ម្ដាយពីរដៃពីកីឡាករផលសុភ័ណ្ឌចលោមួយពីផលសុភ័ណ្ឌម៉ាត់ម្ដាយផលសុភ័ណ្ឌសូត្រ ប៊ុនធីដើរចូលគាត់ជះប្រជើងគាត់សងវិញពីផលប្រព័ន្ធម៉ាត់ម្ដាយពីដៃទាត់មួយជើងចំកដៀតក្អមមកចំពោះទឹកហើយមួយជើងនេះធ្វើឲ្យសូត្របុនធីបាទប្រកាច់ដេករងាលពេញសង្វៀនតែម្ដងអញ្ញាកដារាប់ហើយរាប់ដល់ប្រមាណហើយនេះបាទហើយវារាប់តតែអស់តែម្ដងបាទ បាទសូមសោកស្ដាយទៅដល់កីឡាករសុបុនធីគឺត្រឡប់ខ្លួនដឹងតែម្ដងធ្វើឲ្យទទួលបានជ័យជំនះទៅកាន់កីឡាករផលសុខផងណាឥឡូវជួបជាមួយនឹងលោកវិទ័ពរងតែម្ដងបាទដេកមួយហើយបាទដេកមួយហើយលោកវិទ័ពឥឡូវលោកវិទ័ពរងចូលមកសងសឹកហើយបាទមិនដឹងថាសងសឹកបានឬក៏មកដេកដូចគ្នាទេចាំមើលអស់គ្នាមើល ញោមញោមញោមគាត់ធូរវាយទេបាទបាទផលផលប្រព័ន្ធជាងទុកដើរចូលបន្តិចហើយថយថយពីកីឡាករលោកមេតបរងគាត់ទេវិនបាទគាត់ទេវិនគាត់បាជើងពីរជើងគាត់សងវិញចំកណ្ដាលទៅផ្លូវតែម្ដងបាទពីផលប្រព័ន្ធ ម៉ាត់មួយដៃគាត់មួយជើងពីផលសុភ័ណ្ឌសងវិញបាទសងទៅមកទៅមកពីគាត់ធីវ៉ាន់វិញធាក់មួយជើងពីសូធីវ៉ាន់មកមកពីផលសុភ័ណ្ឌម៉ាត់មួយដៃពេញពីផលសុភ័ណ្ឌចំកដៅមកសូធីវ៉ាន់សូធីវ៉ាន់ធាក់សងវិញសងទៅសងមកបាទញ៉ាកដាថាវៃវៃទៀតបងអង្គបាទ នៅអីគេឲ្យមកវាយណាគីឡូ1 2គាត់ផលប្រព័ន្ធបាទគាត់មកជើងគាត់មកជើងនេះធ្វើឲ្យកីឡាករសុខជីវិតរួលទាំងសម្ផតែម្ដងបាទអូយអូយអូយយ៉ាមកជើងពីផលផាត់ផងវិញពីសុខជីវិតមកដៃបាទគិតផុតគិតផុតទី37មេតតែម្ដង បាទដៃចំពោះទឹកពីផលសម្ព័ន្ធដៃពីដៃថែមមួយជើងពីផលគាត់សងវិញពីសូតទេវិននេះមកវាយដែរបាទដាក់ម្ដាយទៀតពីផលសម្ព័ន្ធមកដៃពេញចំពោះទឹកតែម្ដងធ្វើឲ្យកីឡាករសូតទេវិនដាក់គូអង្គុយចុះចុកឆ្អល់តែម្ដងបាទ មិនដឹងថាគាត់ងើបរួចវិញដែរអត់ទេណាអាកដាកំពុងតែរាប់ដល់ប្រមាណហើយ7 8អាវុកបាតទៅមុខទៀតរាប់ទឹកបាត់ហើយចាប់ទឹកទី2ហើយគៀមខ្លួនទស្សនានៅក្នុងទឹកទី2បន្តទៀតអូរីលើកផ្លាក់ទឹកណាគេហៅថា ringer ringer យើងណា ស្អាតមែនតើបាទឥឡូវគាត់កំពុងតែកាន់ផ្លាកទឹកដើរកិច្ចរឿងយ៉ាងស្រស់ស្អាតបាទហើយរឿងលើកផ្លាកទឹករហូតទៅដល់2នាក់អ្នកនៅខាងក្នុងរីងហើយអ្នកនេះគឺនៅខាងក្រៅបាទហើយយើងទៅទស្សនាបន្តទៀតក្នុងទឹកទី2ជាមួយនឹងកីឡាករលោកមេតបរងបាទពុទ្ធវិន បាក់ជាមួយនឹងកីឡាករផលប្រធានដែលគាត់ត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃនៅក្នុងសប្តាហ៍នេះផងដែរឥឡូវយើងទៅទស្សនាបានពីរគូហើយគឺផលប្រធានស៊ីបានទាំងពីរគូទាំងថៃទាំងលោកមេតបឥឡូវនឹងកំពុងតែព្យាយាមស៊ីលោកមេតបរងបាទមិនដឹងបានតាមបានចាំមើលទស្សនារបស់គ្នាបាទមើលផងទស្សនាផងហើយយើងយកមួយបាទតែត្រូវទាំងពីរយកទាំងពីរទៅបងប្អូន ទួតទួតទួតទួតទួតម៉ាត់ហ្វងវិញពីលោកប្រជាប់រងបាទអរភ័ណ្ឌចូលថែមមួយជើងទៀតបាទអូយ1 2បាទយ៉ាងម៉េចទៅហើយលើករួចវិញឬក៏មិនរួចទេកីឡាករអឺសូភេវណ្ណនេះបាទគាត់រាប់អាសាហើយតែគាត់បន្តការប្រកួតបានជាតិឥឡូវនេះ រាប់ជាលើកទី2គឺទៅលេរួចហើយញ៉ាកដាបានឈប់ហើយបាទគាត់ក៏មើលទៅទៅរួចហើយគាត់និយាយក្បាលដែរទៅទស្សនាវិធីផ្លៃផ្លៃបន្តទៀតអូបាទមួយជើងនេះបាទចំអាកលៈហ្នឹងហ្មងហ្នឹងបាទខាងលើកលៈអាចបន្តិចបាទមកទោះធ្វើឲ្យ លោកមេតបរងហ្នឹងគឺទៅមុខលែរួចអញ្ចឹងមានន័យថាស៊ីបានទាំងបងស៊ីបានទាំងប្អូនស៊ីបានទាំងថៃបាទបីប្រកួតជាប់គ្នារបស់កីឡាករផលប្រព័ន្ធនេះគឺគឺឃើញថាល្អមែនទែនបាទអញ្ចឹងអស់ហើយមានតែប៉ុណ្្ណឹងបាទជួបគ្នានៅក្រោយ